Gracias. ស្វាគមន៍ក្មួយក្មួយចៅចៅដើម្បីលេងបត់ទៅរូបានេះបានបត់ហ្នឹងគឺបត់ហ្នឹងគេលេងនៅក្នុង key dominant អញ្ចឹងដើម្បីលេងបត់ហ្នឹងបានដំបូងក្មួយក្មួយចៅចៅរៀន scale សិនណា បាទរៀន scale ឲ្យចេះសិនណារៀន scale របស់ dominant ឲ្យចេះសិនរួចបានយើងទៅលេងក្រោយណាបានទៅហាត់ទៅលេងអញ្ចឹងបើសិនជាយើងមិនអនុវត្តតាមវិធីនឹងទេយើងពិបាកលេងតិចដោយសារបទនឹងវាពិបាកទម្លាក់ទលេច្រើនអូខេអញ្ចឹងយើងរៀន scale ជាមួយលោកតាលោកតាបង្ហាញកន្លែងទីតាំងបាទនឹងផ្លូវដែលវាដើរហ្នឹងទៅ ហើយក្មួយក្មួយចៅចៅសិក្សាកន្លែងហ្នឹងឲ្យស្ទាត់ជំនាញហើយ បានយើងយក scale ហ្នឹងមកភ្ជាប់ជាមួយគ្នាលេងបាត់បានអូខេយើងលេងនៅក្នុងខុយខីដូនចាប់ចេញវីដេអូនេះ scale វិញណា Thank you. K ហ្នឹងទីតាំងរបស់វាអញ្ចឹងយើងរៀនពីតម្រង long form របស់វាណា long form មានន័យថាយើងលេងនៅកន្លែងម្ដងហ្នឹងទេយើងលេងផ្លូវដែលវារត់ មួយទៀតនេះមួយទៀតរៀងលេងឡើងនេះយើងហាត់លេងឡើងហ្នឹងហាត់ទាំងពីរកន្លែងដោយលោកតាបង្ហាញអញ្ចឹងទៅរួចហើយយើងភ្ជាប់មកតែបានតែម្ដងហ្នឹង note flow ដើមនោះេយើងចេះទាំងពីរទម្រង់ហ្នឹងយើងភ្ជាប់តែម្ដងភ្ជាប់ទៅយើងលេងបានដូចកន្លែងយើងអែអឺរ៉ូប៉ាដែលលីបហ្នឹងយើងរត់នៅក្នុង scale ហ្នឹង នៅក្នុងកន្លែង long form ហ្នឹងណាអូខេអញ្ចឹងអឺមេរៀនហ្នឹងលោកតាបង្ហាញតែកលឹកសំខាន់សំខាន់តែប៉ុណ្្នឹងទេណាហើយយើងអត់តទៅទៀតយើងមានវីដេអូក្រោយណាបាទសំខាន់បាទលោកតាបង្ហាញជាកលឹកកលឹកជា ចំណុចសំខាន់សំខាន់ដើម្បីយើងទៅលេងបទហ្នឹងគឺសំខាន់ណាស់កន្លែងវាកន្លែងលីបហ្នឹងគឺពិបាកតិចពិបាកស្ដាប់តិចអញ្ចឹងបើក្មួយក្មួយចៅចៅដឹងកន្លែងវារត់អញ្ចឹងហើយយើងងាយស្រួលទេហ្នឹងហើយកន្លែងរត់ដូចតាមបង្ហាញអញ្ចឹងនៅ scale ដូចមិនហ្នឹងប៉ុន្តែគេលេងវាជា long form ណាកន្លែងលីបហ្នឹងណាតាមបង្ហាញតាមនេះ kita akan ខ្លាញ់ហ្នឹងតាមបង្ហាញបាទក្នុងមេរៀនហ្នឹងអូខេសង្ឃឹមថាវីដេអូនេះបានជាប្រយោជន៍ចំពោះក្មួយក្មួយចៅចៅហើយវីដេអូក្រោយទៀតវីដេអូទី2ទៀតលោកតានឹងអិតអំពីបាទ melody តែម្ដងអូខេអរគុណចំពោះការតាមដានរបស់ក្មួយក្មួយចៅចៅ